ជំរាបសួរជំរាបសួរបងប្អូនបាទមកទៀតហើយបាទថ្ងៃនេះមានឧបករណ៍មកចែកលេខបាទពីរឿងបាទរៀបថ្ម បាទថ្មលីស្យូមបាទហ្នឹងហើយជាទូទៅបាទជាទូទៅ យើងរៀបថ្មប្រភេទនេះគឺយើងត្រូវប្រើបាទប្រើពណ៌ដែកនេះណាបងប្អូនបាទដែកនេះមកហើយយើងកាត់បាទយើងកាត់ទៅហ្នឹងហើយ និយោផ្សារបាទហ្នឹងហើយខ្ញុំក៏បានផ្សារហ្នឹងហើយអានេះគាត់តែតេសវាម្ដុំសិនណាបងប្អូនបានផ្សារអញ្ចឹងទៅទៅអត់បានបិទអីស្រួលបួលហ្នឹងហើយគាត់សាកមើលម្ដុំនេះបងប្អូនម្ដុំនេះវា100បាទ100វ៉ុលហ្នឹងហើយតែប៉ុណ្ណេះមួយទេបាទ100ជើងវ៉ុលហើយខ្ញុំធ្វើចេញមកជា2ឈុតបងប្អូនជា2ឈុតហ្នឹងហើយ100ជើងវ៉ុលខ្ញុំធ្វើជា2ឈុតមកឈុត5អេ55 55វ៉ុលហើយអញ្ចឹង អានេះខ្ញុំខ្ញុំខ្ញុំដាក់ប្រភេទ55 V សិនហ្នឹងហើយបញ្ជាប់យើងបញ្ជាប់ជាខ្នែងណាហ្នឹងហើយយើងតជាខ្នែងមិនមែនតជាសេរីទេបាទអានេះមិនទាន់ផ្សាទេណាចាំខ្ញុំផ្សាឲ្យមើលបាទយកមកចែកម្លេចបងប្អូនទៅលោកបងប្អូនយើងបងប្អូនជាងចង់ហ្នឹងហើយឃើញវិធីបន្តអីអញ្ចឹងណាហ្នឹងហើយខ្ញុំញ៉ាំអីមកចេះតែចង់មកចែកម្លេចគ្នាទៅបាទអូខេឥឡូវខ្ញុំសាកវាស់ភ្លើងមើលមើលឃើញបងប្អូនណា អានេះខ្ញុំតជាខ្នែងបាទ50មិនមិនក្រោមពី55វ៉ុលបងប្អូនបាទ58វ៉ុលបងប្អូនមើលឃើញណា58វ៉ុលហ្នឹងហើយក្នុងមួយឈុត បាទខ្ញុំធ្វើពីរឈុតបងប្អូនខ្ញុំធ្វើមកពីរឈុតហ្នឹងហើយគឺក្នុងមួយឈុតវា50ជាងវ៉ុលអ58អាឈុតនេះ ឈុតនេះ58ដែរបាទហ្នឹងហើយហើយបើយើងតជាសេរីបើយើងតជាសេរីយើងយកបូកតមួយដកបូកដកអញ្ចឹងទៅវាមើលវាស់មើលបានប្រហែលភ្លើងកម្លាំងខ្ពស់ខ្ពស់អញ្ចឹងបើថាយើងយើងចាប់ត្រង់អញ្ចឹងទៅវាអាចឆក់យើងបានទេមិញមើលឃើញអត់ទេខ្ញុំវាស់មិញមើលឃើញណា ហ្នឹងហើយវាអាចឆក់យើងបានព្រោះភ្លើងវាច្រើនអានេះ116វ៉ុលបងប្អូន116វ៉ុលមួយដុំហ្នឹងបាទមួយដុំហ្នឹងបាទហ្នឹងហើយហើយខ្ញុំត្រូវរៀបពីរដុំបាទខ្ញុំទៅដាក់ជាមួយអាគេហៅ scooter កង់2កង់ឆ្វេងស្ដាំហ្នឹងដែលថាយើងឈោដូចនេះប្រទេសក្រៅគេនៅលេងហ្នឹងណា បើវាអត់មានថ្មមកខ្ញុំក៏សាកធ្វើទៅក៏ជ្រាបឱកាសមកចែកម្លេចហ្មងទៅបាទឥឡូវខ្ញុំតជាខ្នែងវិញហ្នឹងហើយហើយខ្ញុំសាកគោះគ្នាសាកមើលវាខ្លាំងប៉ុណ្ណាជប់អូមានមុខឆឹងបងអូន មិនឆឹងមកនឹងហើយបាទបាទហ្នឹងហើយខ្ញុំរៀបបាទរៀបបានហើយម្ដុំតែនេះខ្ញុំគ្រាន់តែតេស្តរៀបបាទតែយើងយកប្រើការត្មងក៏បានដែរយើងយកហ្នឹងហើយកដាស់ពួកនេះវាប្រភេទកដាស់បិទការពារភ្លើងហ្នឹងហើយបិទយើងកាត់មកបិទជុំវិញវាអញ្ចឹងណាបងប្អូន ខេឥឡូវខ្ញុំមកបង្ហាញអានេះបន្តិចបាទបង្ហាញពីម៉ាស៊ីនចុចខ្សែចុចហ្នឹងបងខ្សែចុចហ្នឹងហើយនេះខ្ញុំប្រើបាទខ្ញុំប្រើអគុយបាទខ្ញុំប្រើអគុយជាទូទៅគេមានម៉ាស៊ីនគេមកហ្មងតែយើងមិនបាច់ទៅទិញទៅអីណាយើងមិនថាមកធ្វើប្រចាំផងណាបងនេះបាទហើយវាមានបាទកតុយខ្សែពីរបាទយើងចុចទៅចាំខ្ញុំខ្ញុំ សារឲ្យមើលអានេះចុចទៅវាអត់ទាន់អត់ទាន់មិនភ្លើងចេញទេខ្ញុំធ្វើជានេះរឿងនេះថែមតិចខ្ញុំធ្វើជាកុងតាក់មួយបាទកុងតាក់មួយដើម្បីយើងដាក់ក្រោមនៅយើងយកជើងយើងបាទមើលជើងតេះវាហើយឆ្លងកាត់បាទរីលាបាទឆ្លងកាត់រីលាមួយធំបាទហ្នឹងហើយអ្នកក៏ដែរយើងដាក់ក្រោមគឺយើងធ្វើការអញ្ចឹងដៃយើងចុចឧទាហរណ៍ថាយើងចុចលើ លើអានេះចេះទៅបាទយើងចុចអញ្ចឹងយើងចង់ផ្សាយយើងចុចទៅយើងហើយយកមេជើងយើងតេះទៅវាបែកផ្កាភ្លើងព្រាកអញ្ចឹងទៅបាទហ្នឹងហើយខ្ញុំយកអាគុយលីស្យូមបាទលីស្យូម100ជាងអម្ពែហ្នឹងហើយអា3 3 4សែលហ្នឹងវាមក12វ៉ុលបងប្អូន12វ៉ុលបាទនេះអត់មានភ្លើងទេហើយចាំមើលខ្ញុំចុចខ្ញុំចុចណា នេះខ្ញុំភ្លើងបែកមកឃើញដែរហ្នឹងអំពែវាខ្លាំងបាទនឹងកលិតអស់ស៊ីសាច់អស់មកឆោតបាទបាទអូខេទ្រុសទ្រុសហ្នឹងហើយខ្ញុំយកនេះដាក់ក្រោមចុះអឺត្រៀមសាវាបាទដាក់ចេះបាទដល់មកឃើញណា ខេគឺហើយអានេះអានេះដៃគេបាទអានេះគេលក់មកស្រាប់ហ្មងបងប្អូនវាសម្រាប់យើងមកកាត់បាទសាក្បាលអាហ្នឹងណាខ្ញុំក៏បានកាត់មកនេះហើយថ្មបាទថ្មពុកនេះបាទថ្មពុកនេះគឺយើងឃើញវាកលិតហ្នឹងហើយ ដូចបាទដូចថាសបកវាលហាយអីចឹងទៅបាទយើងហាយខ្យល់ទៅហ្នឹងហើយហើយខ្ញុំមានបាទខ្ញុំមានអានេះស្រោមវាបាទផ្លាស្ទិកសម្រាប់ស្រោបស្រោបវាទៅវិញណាបងប្អូនហ្នឹងហើយយើងស្រោបដាក់នេះណាហ្នឹងហើយនេះកុំអោយវាខ្លួនវានេះវាទៅប៉ះគ្នាមានបញ្ហាបាទហើយផ្លិចប្រាប់បាទជាទូទៅវាមាន ជាទូទៅវាមានកាច់ច្រែងបាទកាច់ច្រែងហ្នឹងកាច់ច្រែងប្រហោងផោងអញ្ចឹងហើយយើងយកថ្មហ្នឹងគ្រាន់តែដោតទៅក្នុងប្រហោងហ្មងហ្នឹងហើយដោតហ្មងទៅតែនេះខ្ញុំអត់បានថាទិញកាច់ច្រែងមកខ្ញុំក៏ប្រញាប់ខ្ញុំប្រញាប់បន្តិចទៅខ្ញុំក៏យកកាយជាសាសយើងហ្នឹងបិទបើរៀបទៅបិទបិទទៅក៏វាអត់ទៅស្អាតដែរណាបើថាយើងដោះចេញហ្នឹងសបកហ្នឹងយើងហែកចោលមិនបានបដូរវាមកបានក្របថ្មមកអញ្ចឹងយើងដាក់អានេះស្រោបទៅវិញ បាទឥឡូវខ្ញុំស្រោបអានេះមួយស្អកកទៀតហ្មងហ្នឹងហើយមុននឹងស្រោបអញ្ចឹងទៅខ្ញុំប្រើអាអ្នកអង្វងនេះហ្មងឃើញទេបាទអង្វងនេះយើងបិទនឹងក្បាលថ្មហ្នឹងហើយបិទអញ្ចឹងទៅបាទបិទមុខមុខកតុយអញ្ចឹងទៅបើខ្ញុំដាក់នេះសិនបាទនេះគឺខ្ញុំបានទិញមកដែរបាទហ្នឹងហ្នឹងហើយណា យើងបេះមកយើងបិទក្បាលថ្មមុនផ្សារមុនអីចឹងណានេះបាទកុំអោយភ្លើងវាទុះសេដូចថាពេលយើងតគ្នាអញ្ចឹងទៅជាងកាលវាមានខ្សែភ្លើងប៉ះគ្នា បាទឥឡូវខ្ញុំស្រោបអានេះឲ្យមើលតិចស្រោបកទៀតហើយភ្លៀងរហូតបងប្អូនណាធ្វើអាកាសផ្លាស់ប្ដូរដល់មនុស្សយើងឈឺឈឺអញ្ចឹងបាទខ្ញុំស្រោបចេះមកបាទសាច់នៅសល់ហ្នឹង ចែកគ្នាអ្នកពាក់កណ្ដាលទៅខ្ញុំក៏យកអាប្រដាប់ផ្លុំបាទផ្លុំកម្ដៅនេះបាទផ្លុំនេះទៅហ្នឹងហើយណាហើយក្រាស់បាទក្រាស់ជាងជាងស្រោមដើមនេះទៀតបាទយ៉ាងក្រាស់យើងទិញមកកំងពួកប្រភេទយ៉ាងក្រាស់ណាបាទនឹងហើយបានមួយហ្នឹងហើយហើយខ្ញុំក៏ មួយទៀតចុះពូហែកអានោះចាញ់ហើយមិញបាទយើងបិទសិនទៅអាកដាលនេះកដាលនេះយើងចង់យកទៅបិទបិទរុនវាពេលយើងផ្សាហើយក៏បានបើថាយើងអត់បិទទេក៏ចោលទៅបាទនេះវាបិទអញ្ចឹងពូបដូលនេះវា វាខាងបោកហ្នឹងបងវាខាងបោកអ្នកក្បាលវាអ្នក ខាងបោកហើយនឹងខាងខាងនេះវាដកអញ្ចឹងវាបាត់ការពារខ្ញុំកំងមកអានេះខ្ញុំគិតថាខ្ញុំកំងខ្ញុំកំងមក200សន្លឹកខ្ញុំនៅគិតថាមិនគិតទេគឺការពេលកំងហ្នឹងគេដាក់ច្រើនពណ៌ដាក់4 5ពណ៌ឲ្យរើសខ្ញុំក៏រើសប្រភេទច្រើនពណ៌ចម្រុះពណ៌ហ្នឹងបងតែដឹងអីមិនវាផ្ញើមកតែ1000ដែរខ្ញុំអត់យល់តែរឿងសូវថ្លៃក៏មិនបាច់គិតអីច្រើនអញ្ចឹងណា បាទផ្លុំវាត្រូវកម្ដៅបន្តិចអត់បានទេរួញយកហ្មងបាទបានអូខេអានេះមកបងហាញប៉ុណ្ណឹងសិនបាទឥឡូវខ្ញុំបងហាញបាទអានេះទៀតអានេះយើងដឹងហើយអានេះយើងដាក់មកខាងសិនចុះបាទដាក់ខាងសិន ហ្នឹងហើយឥឡូវមិញខ្ញុំក៏បានសាកបិទក្បាលនេះហើយបានមកខាងហ្នឹងហើយបិទការពារវាណាណាបិទការពារពេលយើងផ្សាពេលយើងផ្សាទៅកុំអោយវាប៉ះគ្នាផ្លត់ស្នៀតថាដែកនេះវាក្តៅអីចឹងទៅបាទដាក់នេះយើងដាក់អញ្ចេះអញ្ចឹងណាយើងចុចវាវាក្តៅទៅវាប៉ះហ្នឹងហើយកុំអោយប៉ះ អូខេឥឡូវខ្ញុំបិទអានេះមកខាងទៀតសិនបាទបិទសិនហើយចាំខ្ញុំសារឲ្យមើលហ្នឹងហើយបិទបានទាំងបាទទាំងក្បាលទាំងកតុយទាំងបោកទាំងដកវារង្វង់ប៉ុនគ្នាហ្នឹងហើយយើងទុកទៅប្រឡោះមកសម្រាប់សារវា អូខេគ្រប់ហើយពេញបងពេញហើយស្អកកមួយថ្ងៃនេះស្អកករហូតបាទដាក់ខាងសិនហ្នឹងហើយនេះបងប្អូនអឺពេលខ្ញុំប្រាប់មិញណានេះមិនបានបិទតែអីទៅយ៉ាងចាំយើងយកអាกระดาษនេះបាទកណាត់នេះ ហ្នឹងហើយបិទទៅលើបាទបិទឲ្យជុំវិញទាំងអស់អញ្ចឹងទៅបាទហើយយើងមានស្រោមជាប់ផ្លាស្ទិកហ្នឹងយើងស្រោបស្រោបពីខាងក្រៅបន្ថែមទៀតបាទអូខេឥឡូវចាក់សាកផ្សាមើលអឺខ្ញុំបិទនេះបន្តិចអានេះយកទុកខាងសិន ត្រូវប្រើក្រៅមួយជើងអានេះវាមានពីរបាទពីរឈុតហ្នឹងអាចជួកដាលនេះចែកម្នាក់ពាក់កដាលពីនេះមកបោកបាទបោកដកបោកដកបោកដកបោកដកដកចេះវាវាវារត់ជួអញ្ចឹងបងវារត់ចេះមកមកចប់តំណេះបាទ55វ៉ុលហើយបោកខាងនេះរត់ចេះទៅមកចប់ខាងនេះបាទ55វ៉ុលហ្នឹងហើយ គឺខ្ញុំធ្វើពីដុំនេះ បាទពីដុំហ្នឹងវាអឺពីដុំហ្នឹង បើយើងតជាជាជាជាសេរីវាប្រគំគ្នាទាំងអស់ជាសេរីទាំងទាំងអស់ហ្នឹងវាបាន200ជាងវ៉ុលបាទវាស្មើនឹងភ្លើងភ្លើងគីឡូយើងហ្មងតែវាប្រភេទភ្លើងអឺភ្លើង DC បងប្អូនបាទឥឡូវខ្ញុំចុចនេះចាំខ្ញុំថតឲ្យចិត្តឲ្យមើលខ្ញុំចុចចេះបាទ ហើយនឹងក៏ប្រើនៅជើងតេះវាបន្តិចទៅឃើញបងឃើញដែរហើយខ្ញុំចុចជា4ទៅបាទណាជាប់បាត់ហើយហ៎អូនមើលឃើញហ៎ណាជាប់បាទហ្នឹងហើយតវាជាសេរីហ៎ តជាសេរីទាំងអស់ហើយចាំយើងមកតជាខ្នែងតាមក្រោយព្រិលយកចាប់អូខេឥឡូវខ្ញុំចុចបន្តិចសិនហើយចាំខ្ញុំថតឲ្យចិត្តឲ្យមើលបងហ្នឹងហើយបោកដកអញចុចខាងណាក៏ដែរបាទចុចឲ្យវាឆក់គ្នាបាទហើយដាច់ប្រភេទហ្នឹងវាវាវាតប៉ះភ្លើងទៅវាជាប់ហ្មង ហ្នឹងហើយតជាសរីហើយមួយទៀតបើថាយើងអត់ប្រើកុងតាក់ជន់ជើងអញ្ចឹងពេលហើយគាត់នៅយើងរៀបចំបើយើងរៀបចំដាក់អញ្ចឹងទៅវាមិនទាន់ណែនផងវាភ្លើងវាថាវាទុសេវាវាវា វាអីវាវាបុកគ្នាបាត់ហើយតែអញ្ចឹងគិតអាទាំងពួកនេះវាអត់ទាន់ណែនជាមួយគូតថ្មអញ្ចឹងខ្ញុំធ្វើជាកុងតាក់ទៅដើម្បីយើងស្កត់ឲ្យជាប់អញ្ចឹងទៅហើយយើងក៏ជើងហ្នឹងមេជើងណាអានេះយើងត្រូវប្រើជើងជួយបាទមេជើងយើងតេះមកបាច់ទៅបាទណាជាប់ទៅបាទខាងនេះខាងបូកហ្នឹងហើយអូខេ ដាក់មកជាប់ដៃហ្មងបាទទម្លាក់កាមេរ៉ាមកទៅវាហាងទៅដៃធ្វើបន្តិចតែអីទេខ្ញុំគ្រាន់តែដូចថាបង្ហាញបងប្អូនឲ្យឃើញអញ្ចឹងណានៅរៀងទៅកាមេរ៉ាបន្តិចជាប់ជាប់វល់ប៉ះចុចនេះមួយបាទចុចក្បែរក្បែរគ្នាអញ្ចឹងទៅហើយយើងជើងតេះបាទជាប់ហើយខ្ញុំចុច4បាទ4តំណក់ហ្នឹងហើយ một chuyên mà tại tài khoản mà bắt để là một chuyên to sri và to cái sri mà chưa hàng tịch ចុងក្តៅដែរបងបាទអូខេបងប្អូនខ្ញុំខ្ញុំផ្សាសិនហើយចាំខ្ញុំខ្ញុំខ្ញុំខ្ញុំបង្ហាញបាទខ្ញុំវាស់ភ្លើងឲ្យមើលសាថ្មី បាទខ្ញុំបិទកាមេរ៉ាសិនកាត់អានេះត្រៀមបាទដោះមកប្រហែលជាពី3វង4វងទៀតទៅតិចទៀត តិចទៀតទៀតអូខេវាស្រួលបងប្អូនវាស្រួលស្រុកនេះអញ្ចឹងចង់បានអីគឺបានហ្នឹងហើយឲ្យតែយើងមានលុយបាទអូខេវាងាយទិញបើយើងមិនបាច់ទៅដើររកទិញអញ្ចឹងណាបាទហើយដូចខ្ញុំទទួលទិញអីវ៉ាន់ទិញអីអញ្ចឹងវាងាយអញ្ចឹងហើយយើង ចង់បានអីវាមានជំរឹះច្រើនអូនវាមានជំរឹះច្រើនបើថាយទៅដើរទិញងាប់ហើយមួយមួយខ្ញុំលក់អីវ៉ាន់ម្ដងភ្ញៀវបាទបងប្អូនតេជនខ្លះគាត់កំង4 10យ៉ាងហើយមួយយ៉ាងមួយយ៉ាងដូចគ្នាហើយបើថាយើងទៅរកទិញតាមហាងតាមតូបហ្នឹងងាប់នឹងរកណាទេ ហើយយើងកើគេយកមកអត់មានថាអត់មានឲ្យយើងរើសច្រើនបែបអញ្ចឹងណាអាអញ្ចឹងនៅនេះវាមានទីផ្សារអនឡាញល្បីល្បីហ្នឹងគឺល្បីល្បីហ្នឹងវាមានពីផ្សារអនឡាញហ្នឹងណាចុងកំងពីចិនពីពីប្រទេសណាក៏បានដែរចង់និយាយថាទូទាំងពិភពលោកហ្នឹងយើងចង់បានអីនៅនៅនៅនៅជ្រុងលោកជ្រុងពិភពលោកណាក៏បានដែរយើងមើលរូបភាពទៅយើងចូលទីផ្សារទៅ មើលទៅចង់បានយើងចុចយកមកបាទហើយការដឹងជូនហ្នឹងវាវាតាមរយៈផ្លូវហ្នឹងដែរបាទតាមចម្ងាយតាមឆ្ងាយតាមចិត្តអញ្ចឹងបងប្អូនអូខេហ្នឹងហើយផ្សារទៅអានេះវាហាងក្តៅបន្តិចខ្ញុំអត់និយាយឲ្យនិយាយទៀតណា បាទបើបានធ្វើជាដងឈើអីហាងស្អាតមកបន្តិចហ្នឹងណាវិញមកយើងកាន់ហាងស្រួលដែរផងនេះធ្វើមកឃើញតែអាចអញ្ចឹងទៅវាប្រើបានយើងក៏ប្រើហ្មងទៅហ្នឹងហើយគឺសាបតសិនហើយយឺតតិចបងប្អូន ព្រោះអត់សូវបាទអត់សូវដែលធ្វើទៅមកធ្វើលើកហ្នឹងបាទទៅមកធ្វើត្រឡប់មកខាងទៀតតំបានមកសាក់ហ្នឹងឯងណាមួយនេះ3 2ឈុត ចុងឃ្លាអូខេបងប្អូនអូខេហ្នឹងហើយបានផ្សាយរួចបាទបើថាខ្ញុំថតវីដេអូបដាផ្សាយបដាហ្នឹងវាយូរបាទវាយូរអានេះហ្នឹងបេះចុងធ្លុះបាទនេះតែវាខាងបោកខាងបោកអីទេខាងបោកបងប្អូនសង្កេតមើលវាមានវាមានផ្ទះនេះមានផ្ទះមួយនៅលើហ្នឹងបាទមានស្ទះមួយនៅលើហើយបើថាខាងគូតអត់បានទេបាទខាងដកអញ្ចេះវាអត់មានស្ទះបងប្អូន បើយើងចុចឆ្លុះទៅគឺដល់សាច់ខ្នងហ្មងហើយតែអញ្ចឹងមានទឹកធ្លាចេញមកអញ្ចឹងខូចបាទអាផ្សាបាទដូចរបស់ស៊ីមអញ្ចឹងបងអានិយាយតែចុងចុងមួនអួតចិត្តតែចូលចិត្តនិយាយលេងបាទនិយាយលេងចាស់បាទពីឈុតបាទពីឈុតដដែលណាបាទអាកានេះអានេះខាងដកបាទខាងដកអឺ ខាងដកឈុតមួយនេះបាទដើរចេះមកបាទហ្នឹងហើយអូចេះណាអូនេះខាងដកនេះមកតាមនេះបាទឈុតនេះអានេះបោកតែបោកនៅក្រោមហ្មងនេះគោលបោកវាបាទគោលដកអានេះខ្សែមកខ្សែវាបាទនេះបាទបាទវិញនេះ 2បូក2អូខេខ្ញុំខាងសិនត្រៀមមក2បូក2បោះហាក់ហាក់គ្នាទៀត ខ្ញុំផ្លេចបាទផ្លេចចំណាត់ប្រាប់ណាគឺមានបងប្អូនយើង បាទមានបងប្អូនយើងហ្នឹងប្រាប់ថាសួរខ្ញុំមកថាឲ្យខ្ញុំហ្នឹងរៀបរៀបគេហៅអី power bank power bank ហ្នឹងណាហ្នឹងហើយ power bank ដើម្បីប្រើជាមួយ laptop បាទនេះម្ដុំហ្នឹងប្រើបាននេះចូល laptop បានយូរមកហ្នឹងហើយតែ laptop យើង laptop យើងទូទៅថ្មវាតែ6កូនហ្នឹង 4កូនទៅ6កូនទេ laptop បើថា laptop មកល្អល្អបន្តិចទៅវា6កូនបាទថ្មវាណាហ្នឹងហើយតែបើ laptop ទូទៅហ្នឹងភាកច្រើនហ្នឹងហើយភាកច្រើនតែ4កូនថ្មវាតែនេះគាត់អឺគាត់ថាឲ្យធ្វើឲ្យគាត់បន្តិចណានេះប្រភេទហ្នឹងហើយទុករៀបចូល laptop ហ្នឹងឯងអឺ រៀបធ្វើជា power bank នឹងអាងតែខ្ញុំអត់ទាន់មានពេលធ្វើណាបកនេះសិននៅណាគោះគ្នាមើលដឹងហើយអាមិនមិនគូវាបាទមិនគូវាគូវានៅខាងនេះហ្នឹងហើយគូវា 108V បងប្អូន 108V ហ្នឹងហើយហើយតែមកខ្ញុំយកអានេះមកសេរីម្ដុំទៀតហើយខ្ញុំសេរីវាម្ដុំទៀតបាទអានេះសេរីដូចគ្នាដែរណាមួយណា ក្តៅទៀតណាភ្លើងបាទវាកំពុងរាប់ចូលគ្នាខ្ញុំយកនេះមកសេរីម្ដុំទៀត ក្នុងមួយដុំវា100ជើងវល់ហ្នឹងហើយហើយបាត់ឃើញណាបាទយកដុំ100ជើងវល់ឥឡូវខ្ញុំសេរីបាទដៃថត សពផ្ទុយពេកនេះបងប្អូនទាំងអស់ហ្នឹងវាវាវា4បាទ4ខ្នែងហ្នឹងហើយឥឡូវខ្ញុំវ៉ា224វ៉ុលបងប្អូនហ៎224ប៉ុណ្ណឹងអា2ដុំហ្នឹង224វ៉ុល ណាបើថាឆក់យើង ដឹងតែអេងហើយបាទអូខេបងប្អូនហ្នឹងហើយខ្ញុំសូមបញ្ចប់វីដេអូទៅត្រឹមនេះសិន